អង្គការសហប្រជាជាតិរិះគន់ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាសម្លាប់មនុស្ស53នាក់ យោងតាមរបាយការណ៍របស់សារព័ត៌មានក្នុងស្រុកនិងសាកសីដែលសារព័ត៌មាន AFP បានតាក់ទងមនុស្សរាប់សិបនាក់នៅក្នុងតំបន់ភៀកកណ្ដាលរបស់សហភាពមីយ៉ាន់ម៉ាបានស្លាប់ក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារខណៈអង្គការសហប្រជាជាតិបានជំរុញរបបសឹកឲ្យបញ្ឈប់យុទ្ធនាការហិង្សារបស់ខ្លួន ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ចូលក្នុងភាពចលាចលខាងនយោបាយ និងវិបត្តិសេដ្ឋកិច្ចចាប់តាំងពីយោធាបានដណ្ដើមអំណាចក្នុងរដ្ឋប្រហារកាលពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2021មកប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Turk បាននិយាយថាលោកពិតជាតក់ស្លុតខ្លាំងណាស់ចំពោះការវាយប្រហារតាមអាកាសដ៏ព្រៃផ្សៃដែលលោកបាននិយាយថាជនរងគ្រោះទាំងនោះក៏មានកុមារសិស្សសាលាដែលកំពុងសម្ដែងក្នុងកម្មវិធីមួយផងដែរស្របពេលអង្គការ បាលពិភពលោកមួយនេះអំពាវនាវឲ្យនាំអ្នកប្រតិបត្តិស្របពេលអង្គការពិភពលោកមួយនេះអំពាវនាវឲ្យនាំអ្នកប្រព្រឹត្តទាំងនោះមកកាត់ទោសចំនួនអ្នកស្លាប់ពីការវាយប្រហារតាមអាកាសកាលពីព្រឹកថ្ងៃអង្គារនៅទីប្រជុំជនដាច់ស្រយាល កាន់បាលូក្នុងតំបន់សាជាងនៅមិនទាន់ច្បាស់នៅឡើយទេ សារព័ត៌មាន BBC មីយ៉ាន់ម៉ានិងសារព័ត៌មានអេរ៉ាវឌីបានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់53នាក់រួមទាំង និងជនស៊ីវិលបានស្លាប់និងរាប់សិបអ្នកផ្សេងទៀតរបួសនៅក្នុងការវាយប្រហារនេះខណៈចំនួនអ្នកស្លាប់ពិតប្រាកដនៅពុំទាន់បានបញ្ជាក់នៅឡើយអង្គការសហប្រជាជាតិបាននិយាយថាជនស៊ីវិលមួយចំនួនបានស្លាប់